chẳng đấy rồi ok بسم الله الرحمن الرحيم الحمد لله والصلاة والسلام على رسول الله وعلى آله وصحبه أجمعين سبحانك لا علم لنا إلا ما علمتنا إنك أنت العليم الحكيم رب اشرح لي صدري ويسر لي أمري واحلل عقدة من لساني يفقه قولي أما بعد السلام عليكم ورحمة الله وبركاته الحمد لله បងប្អូនតមីបងប្អូនសាសនិកស្លាមជាទីគោរពជូកអរគុណទៅចំពោះអល់ឡោះស៊ុបហានូតាឡាដែលអល់ឡោះតាឡាបានហ៊ីដាយ៉ាតោហ្វិកជាពិសេសទ្រង់បានប្រទាននៅពេលវេលាអឺអាយុជីវិតនិងសុខភាពដែលឲ្យយើងទាំងអស់គ្នាបានតន់ខែរ៉ម៉ាឌនមួយឆ្នាំនេះអញ្ចឹង អឺឆ្នាំនេះគឺដូចជាឆ្នាំទៅដែរខែរ៉ាម៉ាឌុនគឺមានន័យថាយើងអត់បានសម្បាយ៉ាងតរវេះនៅមស្ជីតរួមគ្នាទេហើយក៏យើងអត់បានស្រ័យបួសនៅមស្ជីតរួមគ្នាដែរអញ្ចឹងគ្រប់យ៉ាងគឺយើងធ្វើនៅផ្ទះរៀងខ្លួនដល់ឡែកដោយសារតែជារៀងរាល់ឆ្នាំគឺយើងមានការបង្រៀននៅមស្ជីតដារុលអ៊ីស្លាហហើយម៉ោង1ម៉ោង2 ដែលមានមីមីតតចូលរួមច្រើនអញ្ចឹងដោយសារតែយើងមិនអាចប្រមូលផ្ដុំជួបជុំគ្នាបានចឹងទេខ្ញុំក៏លើកយកនៅកម្មវិធីបង្រៀននេះដល់ផ្សាយនៅក្នុងទំព័រ Facebook របស់យើងសង្ឃឹមថាបងប្អូនមិត្តយុវវ័យក៏ដូចជាតក់មីទាំងអស់អាចទទួលបានអ្វីដែរផលប្រយោជន៍ហើយពេលថ្មនេះយើងអត់មានឋានាអង្គុយស្ដាប់លេងលេងទៅអបសក់ហើយយើងទទួលបានចំណេះដឹងផងដែរ ចឹងនៅក្នុងមេរៀនរបស់យើងគឺរំលឹកយកនៅគីតាបគីតាបនេះអឺ فتح ذي الجلال والإكرام حديث بلوغ المرام ដែល Sheikh Saimin rahimahullah គាត់ធ្វើការអធិប្បាយនៅក្នុង hadith នីមួយៗពាក់ព័ន្ធទៅនឹងហុគមបួសរបស់យើងអញ្ចឹងនឹងសូមលើកយកដើម្បីផ្ដល់នៅប្រយោជន៍ដល់បងប្អូនយើងទាំងអស់គ្នា ហើយជាពិសេសពេលដែលអានគីតាបនេះហើយគឺមានអារម្មណ៍ថាអ្វីដែលគាត់លើកឡើង ជាការដកស្រង់ក្នុងការអប់រំក្នុងហាឌីសគឺ មានតម្លៃមានប្រយោជន៍ជាចំណេះដឹងទូលំទូលាយសម្រាប់យើងស្វែងយល់ហើយដូច្នេះហើយឥឡូវសូមលើកយកគីតាបនេះមកអានជូន បងប្អូនតមីបងប្អូនទាំងអស់គ្នាស្ដាប់ប៉ុន្តែមិនអាចអានទាំងអស់បានទេក្នុងរយៈពេលមួយខែហ្នឹងដោយសារវាក្រាស់តែសូមបើយកតែចំណុចសំខាន់សំខាន់ ដើម្បីអឺ យើងពិចារណាដើម្បី អនុវត្តអស់គ្នាអ៊ីនសាអល់ឡោះចឹងទេនៅក្នុងហាឌីសទី1នេះនៅក្នុងហាឌីសដែលលើកឡើងថ្ងៃនេះគឺពាក់ព័ន្ធទៅនឹងហាឌីសអឺហាហ្វសាអ៊ុមុលមុមីនីនចាហាឌីសទី3ខាងមុខនេះគឺយើងមិនចាំបាច់លើកឡើងទេពីព្រោះវាពាក់ព័ន្ធទៅនឹងការចូលបួសមើលខែនិងហុកុំដែលពាក់ព័ន្ធទៅនឹងការចូលរ៉មដន ចឹងយើងចាប់ដើមពីហាឌីសដែលពាក់ព័ន្ធទៅនឹងបួសរបស់រ៉ាម៉ាឌនរបស់យើងតែម្ដងចាស់ហាឌីសអំពីហាប់សាហ៍អ៊ុមុលមុមីនីនរ៉ាឌីយ៉ាឡោះអានហា أن النبي صلى الله عليه وسلم قال من لم يبيت الصيام قبل الفجر فلا صيام له رواه الخمسة وللدار قطني لا صيام لمن لم يفرضه من الليل المؤمنين រ៉ាឌីយ៉ាឡោះអានហានប៊ីសល្លោះអាឡៃសាឡាមមានប្រសាសន៍ថាអ្នកណាដែលអត់បានដេកនៀតបួសពីយប់ទៅទេ មុននឹងហ្វាយ៉ាត់គឺអត់កើតបួសសម្រាប់វាទេនៅក្នុងហាឌីសអ៊ីម៉ាមដារុលកូតនី បានលើកឡើងថារាវយ៉ាត់របស់គាត់បានលើកឡើងថាឡាសៀមអត់សះបួសទេចំពោះអ្នកដែល lam yafridhu min al-layl អត់បាន ដាក់កតាបកិច្ចបានថាតាំងមានបួសនៅពេលយប់អញ្ចឹងនៅក្នុងហាឌីសនេះនៅក្នុងហាឌីសនេះគឺមានន័យថា អ្នកដែលត្រូវបួសគឺត្រូវតែនិតពេលយប់មានថានិតពេលយប់មុននឹងហ្វាយ៉ាត់ឡើងទោះបីជាបន្តិចក៏ដោយណាទោះបីជា មុនប្រយ័ត្នបន្តិចក៏ដោយគឺយើងត្រូវនៀតណាបាទថាពេលយប់នេះគឺចាប់ពីគោរពចាប់ពីថ្ងៃលិចរហូតដល់ប្រយ័ត្នអញ្ចឹងការនៀតបួសនៅក្នុងហាឌីសនេះគឺសំដៅទៅលើទាំងបួសអឺហ្វាឌូក៏ដូចជាបួសស្នាត់ផងដែរជាទូទៅណាយ៉ាហើយយើងនឹងលើកឡើងនៅមសាឡានេះនៅពេលដែលគាត់បានបញ្យលយ៉ាអញ្ចឹង ពាក់ព័ន្ធថាដែលនប៊ីថាឡាសៀម៉ាឡូអត់សះបួសទេអត់កើតបួសទេមានន័យថាអត់អត់អត់កើតបួសនៅក្នុងហុកុមចាត់ទុកនៅក្នុងហុកុមរបស់វាគឺអត់សះតែម្ដងអញ្ចឹងនៅក្នុងហាឌីសនេះគឺបញ្ជាក់ថាអ្នកដែលមិនបានបួសអ្នកដែលមិនបាននៀតបួសពេលយប់គឺអត់បានសះទេបួសរបស់គេដោយដែលអល់ឡោះស៊ុបហានវតាឡាបានបញ្ជាក់នៅក្នុងអល់កុរអានការីមថាវកូលូវ៉ាស្រប៊ូហាត់តា يتبين لكم الخيط الأبيض من الخيط الأسود من الفجر ثم أتم الصيام إلى الليل ចូលពួកអ្នកហូបឬក៏ផឹករហូតដល់សរសៃពណ៌សបន្ទះពណ៌សបានលេចចេញពីស្បៃអង្ងងឹតពេលយប់មកនៅពេលវេលាហ្វាយ៉ាត់ក្រោយមកបន្តិចបំពេញបួសរហូតដល់ពេលយប់អញ្ចឹងមានន័យថាបួសហ្នឹងគឺចាប់ពីហ្វាយ៉ាត់រហូតដល់ពេលយប់អញ្ចឹងមានន័យថាយើងត្រូវនៀតមុនហ្វាយ៉ាត់ដើម្បីយើង ការបួសរបស់យើងគឺមានពេលកំណត់ចាប់ពីឡើងប្រយ័ត្នរហូតដល់ថ្ងៃលិចអញ្ចឹងដើម្បីឲ្យការបួសរបស់យើងពេញរយៈពេលមួយថ្ងៃនេះបានតើតើយើងនៀតចាប់ផ្ដើមនោះធ្វើមុនប្រយ័ត្នតិចកាលណាបើឡើងប្រយ័ត្នហើយបញ្ចាប់នៀតមានន័យថាវាស៊ីពេលអស់បន្តិចហើយអញ្ចឹងបួសរបស់យើងអត់សោះទេចំពោះបួសប្រទូណាយ៉ាចឹងមុនហ្វាយ៉ាត់ហ្វាយ៉ាត់នេះគឺហ្វាយ៉ាត់អឺគេហៅថាហ្វាយ៉ាត់ហ្វាយ៉ាត់សាឌិកហ្វាយ៉ាត់តបិតប្រកាសហ្វាយ៉ាត់មាន2 អឺនៅក្នុងអ៊ុលម៉ាបានលើកឡើងទី1 Fajat Kadhib ហើយនិង Fajat Sadiq Fajat លេងលេងហើយនិង Fajat មែនតែនឡើងសនៅទិសខាងកើតលេងលេងមែនតែនអញ្ចឹងខុសគ្នាត្រង់ថាទី1 Fajat អឺប៉ិតប្រកាសនេះគឺ មានលាតសន្ធឹងពី ខាងត្បូងទៅជើង ពីត្បូងទៅជើងរីឯ Fajat អឺលេងលេងហ្នឹងគេហៅ Fajr Fajr Al Fajr Kadhib ហ្នឹងគឺពី ពីការតលិចណាហើយចំណុចទី2ប្រយ័ត្នមែនតែនគឺមានពលិសជាប់ទៅនឹងជើងមេឃតែប្រយ័ត្នមុននោះប្រយ័ត្នកាត់ឡើងបន្តិចមុនប្រយ័ត្នមែនតែនហ្នឹងប្រហែលជាមួយម៉ោងអីហ្នឹងគឺសតែមានសរបស់វាអត់មានដល់ជើងមេឃទេ មានន័យថាមានខ្មៅបាំងហើយចំណុចទី3ប្រយ័ត្នមែនតែនហើយនឹង project លេលេនេះខុសគ្នាថា project ទី2យល់ថា project ទី2និង project ទី1ខុសគ្នាត្រង់ថា ប្រយ័ត្នទី1មានហើយបាត់ទៅវិញយ៉ាប្រយ័ត្នទី2ឡើងសហើយរហូតបន្តរហូតដល់ភ្លឺយ៉ាចានេះគឺជាអ្វីដែលមានម្ចាស់ notice គឺចាំបាច់ត្រូវនេះចាប់ពីពេលយប់ណាពេលយប់មុនប្រយ័ត្នឡើងចឹងមានន័យថាមុនយើងដេកឬក៏ភ្ញាក់ពីដេកឡើងបាយបួសំខាន់ក្រោយពីមកក្រិបក្រោយពីអ៊ីសាអីក៏ដោយសំខាន់គឺឲ្យតែមុន ហ្វាយតមុនហ្វាយតយើងស្រួលចំណាំនេះមុនអាដានមុនអាដានស៊ូប៊ូយ៉ាចឹងសេះរ៉ៃមហឡោះក៏បានលើកឡើងនៅកំណត់អរំនៅក្នុងហាឌីសនេះទីមួយគឺវយូបនីយតេហ្វីសៀមវយូបនីយហ្វីសៀមចាំបាច់ណាបានន័យថាវ៉ាយិបត្រូវនៀតនៅក្នុងការបួសដោយសារនប៊ីសល្លោះអាឡៃហ៊ីវសល្លាមមានប្រសាសន៍ថាមិនឡាំយូបៃតិសៀមហ្វាឡាសៀមឡូហ៊ូ ណាមិនឡាយយុបយុទ្ធនីមិនឡាំយុបយុទ្ធសៀមកំឡុលហ្វាច់ផលាសៀមឡូអញ្ចឹងអ្នកដែលអត់បាននៀតមុនសុបោះអត់កើតបួសទេ មានន័យថាបួសអត់សះទេអញ្ចឹងអាមារ៉ានបួសនេះ ចាំបាច់ត្រូវតែនៀតហើយនៀតនេះគឺជាសារ៉ាត់សាសនៃអ៊ីបារ៉ាត់ទាំងអស់ជារុកុនសំខាន់ណាបើយើងនិយាយអំពីអ៊ីបារ៉ាត់វិញរុកុនសំខាន់ណាសារ៉ាត់លក្ខខណ្ឌដែលសាសអ៊ីបារ៉ាត់គឺដាច់ខាតតតនៀត ហើយបើនិយាយពីរឿងបួសវិញគឺនៅក្នុងមតិឆាវីយើងគឺមានរុកុន2ទី1គឺនិតទី2គឺតមណាតមពីហ្វាយតដល់ថ្ងៃលិចអានឹងរុកុនរបស់វាអញ្ចឹងបើសិនជាឲ្យមាននិតទេគឺអត់សះទេហើយនប៊ីសល្លោះអាឡៃសាឡាមក៏បាន មានប្រសាសន៍ផងដែរថាអ៊ីនណាមលអាម៉ាលូប៊ីនីយ៉ាតប៉ុន្តែអាម៉ាល់ណាកើតឡើងឬក៏សាររសារតែនិតនេះអានឹងចំណុចទី1ចំណុចទី2ចាំបាច់ចូលតែនិតហ្នឹងលាអានណាហ៊ូឡាប៊ុដដា មិនអន្តគូណានីយតសោមកប់ដល់គូលុយអលហ្វាជមានន័យថាចាំបាច់ឲ្យនីតបួសនោះមុនហ្វាជណាក្នុងហាឌីសគឺបានបញ្ជាក់ច្បាស់ហើយថាមុនហ្វាជអញ្ចឹងបើសិនជានីតក្រោយហ្វាជឬក៏ភ្ញាក់ដេកឡើងវាំងហើយយកភ្ញាក់ហើយបាននីតគឺអឺបួសនោះអត់សះទេណាអញ្ចឹងពេលថាហ្វាជនេះហ្វាជបួសនៅក្នុងកំសរៈនេះគឺ ចាប់ពីហ្វ័យរហូតដល់ថ្ងៃលិចហ្វ័យរហូតដល់ថ្ងៃលិចក៏ប៉ុន្តែតើកតាបកិច្ចឬក៏ក្បួននៃការនៀតអមុនហ្វ័យនេះសម្រាប់ហ្វ័យទូឬក៏សម្រាប់សុណាត់ណាឬក៏សម្រាប់ហ្វ័យទូតែប៉ុណ្ណោះយើងនឹងដឹង នៅពេលហារីក្រោយទៀតដែលបញ្ជាក់អំពីហុកុំនៀតនេះណានៀតមុនហ្វ័យនេះតែសម្រាប់តែបួសហ្វ័យទូ តែប៉ុណ្ណោះសម្រាប់តែបួសហ្វ័យទូតែប៉ុណ្ណោះអ៊ីនសាអល់ឡោះយើងនឹងលើកឡើងបន្តិចទៀតនេះ អឺចំណុចទី3ដែលយើងត្រូវដឹងក្នុងអាទិផងដែរថាអឺការតាំងចិត្តនៀតមុនប្រយ័ត្ននេះ ចំពោះអ្នកដែលដឹងថាថ្ងៃរ៉ូម៉ាដនចូលមកដល់ឧទាហរណ៍ពីយប់មិញអញ្ចឹង យើងដឹងថាថ្ងៃនេះថ្ងៃរ៉ូម៉ាដនគឺយើងត្រូវតាំងចិត្តនៀតទៅអឺអាចបួសបាន តែ ប្រសិនបើអ្នកដែល មិនដឹងថាចូលដល់រ៉ូម៉ាដនទេបើថា គេនៀតឲ្យកើតទេណាពីព្រោះ យើងធ្លាប់បានលើកឡើងជាមួយទូនទូនរបស់យើងពីពាក់ព័ន្ធទៅនឹងការនៀតនិងសារ៉ាត់នៀតហ្នឹងគឺដឹងថាអ្វីដែលត្រូវនៀតហ្នឹងអាម៉ាល់ដែលយើងត្រូវធ្វើហ្នឹងជាអ្វីហើយបើសិនជាយើងអត់ដឹងថាស្អែកឡើងរ៉ម៉ាដនឬក៏អត់ក៏យើងអត់អាចនៀតនៀតកើតដែរណាអញ្ចឹងអ៊ុលាម៉ាបានបញ្ជាក់ថាប្រសិនបើយើងអត់ដឹងឬក៏អ្នកណាដែលអត់ទាន់ដឹងថាស្អែកហ្នឹងរ៉ម៉ាដនទេគឺអត់អាចនៀតបានទេដល់ឡែកអឺ ឆៃគុលអ៊ីស្លាមរ៉ហ៊ីម៉ហ៊ុលឡោះឆៃគុលអ៊ីស្លាមអ៊ីនូតៃមីយ៉ាគឺគាត់យល់ឃើញថាបួសរបស់គាត់គឺពេញលេញមានន័យថាការដឹងហ្នឹងគឺអឺនេតហ្នឹងគឺកើតឡើងបន្ទាប់ពីដឹងណាមានន័យថាកាដីដូចជាយើងអត់ដឹងថាថ្ងៃនេះ ជាខែរ៉ម៉ាដនឬក៏អត់អញ្ចឹងពីយប់មិញនេះអ្នកដែលអត់ដឹងថាជាខែរ៉ម៉ាដនអត់បានដឹងថាដល់ខែរ៉ម៉ាដនអត់បាននេះបួសទេអញ្ចឹង ការដែលនៅរហូតដល់ពេលថ្ងៃបាននេះគឺអ៊ុលម៉ាទូទៅគឺជាច្រើនថាអត់សះទេនេះបួសរបស់គាត់គឺអត់បានការទេដល់ឡែកអឺឆៃគុលអ៊ីស្លាមរ៉ៃម៉ុលឡោះពាក់ព័ន្ធទៅនឹងមសាឡានេះអ្នកដែលបានទទួលដំណឹងពេលព្រឹកថាបួសហ្នឹងគឺគាត់ចាប់តមហើយបួសចាប់ពីពេលនោះទៅបួសរបស់គាត់ពេញលេញធម្មតាអាហ្នឹងអឺដល់ឡែកទស្សនៈរបស់គាត់ដោយសារតែ ដោយសារតែគាត់មិនបាននេតពេលយប់ហ្នឹងគឺគាត់មិនបានដឹងណាទីឯអ្នកបានដឹងគឺគេនេតបើសិនជាគាត់ដឹងគឺគាត់នេតដោយសារតែគាត់មិនបានដឹងគឺគាត់អត់បាននេតចឹងទេបុស្សរបស់គាត់នៅពេលដែលគាត់ដឹងគឺគាត់ចាប់ដើមនេតគឺសាសធម្មតាអាហ្នឹងគឺយើងបានលើកឡើងកន្លងមកហើយដែរហើយចំណុចមួយទៀតតើតទៅនឹងហាលីនេះគឺបានបញ្ជាក់នៅក្នុងកយតាមួយយ៉ាងច្បាស់ថាម៉ាឡាយាទីមុលវ៉ាជីបអ៊ីឡាប៊ីហ្វាហ៊ូវ៉ាជីបអ្វីដែល មិនអាចបំពេញកាតព្វកិច្ចរបស់យប់បានទេលើកលែងតែធ្វើរបស់មួយហ្នឹងចឹងរបស់មួយហ្នឹងក៏វ៉ាយប់ដែរណាមានន័យថាកាតព្វកិច្ចវ៉ាយប់របស់យើងគឺបួសដែលមានធរៈវេលាពីហ្វាយត់រហូតដល់ថ្ងៃលិចពីហ្វាយត់រហូតដល់ថ្ងៃលិចអញ្ចឹងយើងមិនអាចឲ្យបានពេញនៅក្នុងអំឡេងអំឡុងពេលទាំងស្រុងបានទេលុះត្រាតែយើងនៀតពីយប់តែប្រចាំឡើងហ្វាយត់ហើយវាំងហើយបើយើងចាប់ដើមនៀតបួសហ្នឹងយើងឈប់អូបាយវាំងហើយ អាដានសុបោះហើយបានយើងជប់ទៀតអាហ្នឹងទៅជាយើងស៊ីពេលអស់បន្តិចចឹងអត់បានពេញតែដោយសារយើងចូលពេលថ្ងៃអស់ប្រហែលនាទីហើយណាអញ្ចឹងដើម្បីឲ្យបានពេញលេង គឺយើងសន្និដ្ឋពីពីពេលពីពេលយប់មកអញ្ចឹងហើយបានជានៅក្នុងកយដែរគាត់បាន លើកឡើងថាអឺអ្វីម៉ាឡាយធីមុលវ៉ាជីបអ៊ីឡាប៊ីហ្វាហ៊ូវ៉ាជីបអ្វីដែលមិនអាចបំពេញកាតព្វកិច្ចវ៉ាជីបបានទេ លើកលែងតែធ្វើនៅកិច្ចការហ្នឹងអញ្ចឹងអាកិច្ចការហ្នឹងក៏វ៉ាជីបដែរយើងឧទាហរណ៍ថាសម្បាយ៉ាងវ៉ាជីបអញ្ចឹងអត់អាចបំពេញសម្បាយ៉ាងបានទេលើកលែងតែយើងយកទៅវុទុសិនអញ្ចឹងអាការវុទុហ្នឹងក៏វ៉ាជីបដែរហើយនៅក្នុងការវុទុដូចជាលាងមុខយើងមិនអាចលាងសពផ្ទៃមុខបានទេលុះត្រាតែយើងចូលឲ្យដល់ផ្ទៃក្បាលជើងសក់ឬចូលព្រំដែនក្បាលខ្លះបានមុខវាសពបើយើងអត់ចូលទេវាអត់សពទេអញ្ចឹងអាការទាំងអស់ហ្នឹងគឺយើងត្រូវធ្វើឲ្យបាន ចាំបាច់ទៅធ្វើដើម្បីឲ្យបានលៀងមុខសពចឹងដែរយ៉ាហើយគាត់បានបញ្ជាក់ផងដែរថាអឺ أن النفل المقيد كالفرد មានន័យថាបួសសុណាត់ដែលត្រូវបានកំណត់ដូចជាហុកមហ្វរទូដែរបួសសុណាត់គឺមានពីរយ៉ាងដែលលោកខាងមុខក៏គាត់ក៏នឹងបញ្ជាក់ដែរសុណាត់មុតឡុកហើយនឹងសុណាត់មកៃយិតបើនិយាយថាសុណាត់ទូទៅ ហើយនឹងសុណាត់ដែលត្រូវបានកំណត់សុណាត់ទូទៅមានន័យថាយើងបួសទៅបួសសុណាត់មួយថ្ងៃខាងថ្ងៃអីចឹងនៅឃើញបួសបួសចឹងទៅដោយឡែកសុណាត់ដែលបានកំណត់ដូចជាសុណាត់ថ្ងៃអារ៉ាហ្វាសុណាត់អឺ6ថ្ងៃឆាវ៉ាលណាកំណត់ថ្ងៃអញ្ចឹងគាត់បានលើកឡើងថាអឺបើសិនជាបួសសុណាត់ដែលមានការកំណត់ដូចជាបួស6ថ្ងៃបួសថ្ងៃអារ៉ាហ្វាអីចឹងអញ្ចឹងចាំបាច់ត្រូវនៀតមុនប្រយ័ត្នដោយបួសហ្វាទូដែរណា ហើយគាត់នឹងមានតាក់ស៊ីនៅហាឌីសក្រោយទៀតយើងយើងនឹងលើកឡើងម្ដងទៀតអ៊ីនសាអល់ឡោះហើយចំពោះអ្នកដែលសង្ស័យថាតើស្អែករ៉ូម៉ាឌនឬក៏អត់តើយើងត្រូវបួសឬក៏អត់ហើយបានដាក់លក្ខខណ្ឌថាពេលយប់ណានៅមើលខែយប់ដែលមើលខែហ្នឹងអត់បានទទួលលំនឹងអីចឹងទៅឧទាហរណ៍ហើយយប់ឡើងគាត់អត់ដឹងថាស្អែករ៉ូម៉ាឌនឬក៏អត់ទេអញ្ចឹងគាត់នៀត មិញគឺយើងនិយាយថាអត់បាននៀតឥឡូវនេះគាត់នៀតប៉ុន្តែនៀតហ្នឹងនៀតលក្ខណៈយ៉ាងម៉េចនៀតថាអឺបើសិនជាស្អែករ៉ម៉ាឌុនបួសបើសិនអត់ទៅអត់ទៅនៀតអញ្ចឹងឲ្យដេកណាដល់ឲ្យភ្ញាក់ឡើងសុបោះតែម្ដងអញ្ចឹងយើងសួរថាតើអឺគាត់បួសហ្នឹងបានដែរឬទេណានៀតអញ្ចឹងបានទេអញ្ចឹងនៅក្នុងមតិផាំបាលីគឺនិយាយថានៀតរបៀបនេះគឺអត់បានទេដោយសារតែឲ្យមានការតាំងចិត្តបដញ្ញា ដល់ឡៃ Sheikh al-Islam Ibn Taymiyyah គាត់គាត់គិតថាការនៀតហ្នឹងគឺបានណាការដាក់លក្ខខណ្ឌហ្នឹងគឺបានហើយជាពិសេសអឺពេលខ្លះគឺយើងត្រូវការគាត់ថាពេលខ្លះគឺយើងត្រូវការនៀតពេលហ្នឹងពីព្រោះនៅយប់ទី30ថ្ងៃខែសាបានដែលយប់មើលខែហ្នឹងវាអត់ប្រកាសចឹងពេលខ្លះនៅឆ្ងាយអត់បានទទួលដំណឹងទៅអាចអាច អាចប្រើហុកុំនឹងបានបានថាអាចនៀត អឺបើសិនជាស្អែករ៉ម៉ាដនយើងបួសបើសិនអត់ក៏អត់ទៅណាអញ្ចឹងគាត់និយាយថាចឹងអញ្ចឹងនៅពេលដែលភ្ញាក់ពីដេកមកបាំងសុបោះហើយដឹងថាអូរ៉ម៉ាដនគេហៅឲ្យបួសហើយអញ្ចឹងគាត់បាននៀតពីងាចអាហ្នឹងនៀតរបស់គាត់ហ្នឹងចាត់ទុកថា អាចប្រកាសបានបានថាបួសបានយោទៅលើកោលឆៃគុលអ៊ីស្លាមគាត់មិនចាំបាច់កដទេតែបើនិយាយតាមមជ្ឈិបអឺផ្សេងផ្សេងទៀតគឺ ចាំបាច់ត្រូវតែកតដោយសារគាត់ញាក់ឡើងសម្ពោះហើយបាំងហើយអញ្ចឹងគាត់បាននៀតពីដើមណានៀតរបស់គាត់គាត់ស្ទាក់ស្ទើរអត់យកចការអញ្ចឹងបួសរបស់គាត់គាត់បានដែរចាប៉ុន្តែ សម្រាប់ឆេះគាត់គាត់គិតថាការនៀតតាមឆេះអ៊ុលស្លាមបានលើកឡើងនេះគឺអាចយកចការបានហើយត្រឹមត្រូវពីព្រោះយើងមើលឃើញនៅក្នុងអ៊ីបាដាតមួយចំនួនក៏បានដាក់លក្ខខណ្ឌដែរដូចជាធ្វើហាជីណានៀតអ៊ីហ្រ៉មហើយដាក់លក្ខខណ្ឌបានប្រហែលយ៉ាងប៉ុណ្ណឹងអញ្ចឹងសម្រាប់អ្វីដែល កើតឡើងនេះគឺជាទស្សនៈមួយដែលយើងឃើញថាមានភាពល្អប្រសើរហើយត្រឹមត្រូវដែរពីព្រោះនេះគឺជាអ្វីដែលយើងអាចធ្វើទៅបានអ៊ីនសាអល់ឡោះទោះបីយ៉ាងណាក៏ដោយ សម័យបច្ចុប្បន្ននេះ គឺយើងមានការដឹងយ៉ាងច្បាស់អំពីព័ត៌មាន ការទំនាក់ទំនងទោះបីជានៅទីណាក៏ដោយអញ្ចឹងមានន័យថាការដែលសង្ស័យនេះគឺកម្រនឹងកើតឡើងចាអ៊ីនសាអល់ឡោះ អញ្ចឹងសរុបសេចក្តីមកមានន័យថាបើយោងតាមកល Shaykhul Islam ដែលសេះសៃមានគាត់ថាវាជាកលដែលត្រឹមត្រូវសម្រាប់គាត់ទស្សនៈដែលសឹមដែលត្រឹមត្រូវសម្រាប់គាត់ ដែលថានៅពេលដែលអ្នកណាម្នាក់ដេកមុននឹងដឹងច្បាស់ថាចូលខែរ៉ូម៉ាដនអញ្ចឹងត្រូវឲ្យគាត់និយាយថាបើសិន ជាថ្ងៃស្អែកហ្នឹងចូលខែខែរ៉ូម៉ាដនគឺគាត់ទាំងបួសបារទូអញ្ចឹងនៅពេលគាត់ភ្ញាក់ពីដេកឡើង ដឹងថាខែរ៉ូម៉ាដនមែនអញ្ចឹងបួសរបស់គាត់គឺត្រឹមត្រូវបួសបានន័យថាបួសសះ របួសរបស់គាត់សះហើយបើសិនទេអត់ទេក៏អត់ចឹងទៅអាហ្នឹងគាត់ថាកោលនេះ គឺអឺជាត្រឹមជាកោជាកោជាទស្សនៈដែលត្រឹមត្រូវសម្រាប់គាត់ណាបាទដោយសារ Sheikh Saimin រ៉ាហ៊ីម៉ុលឡោះគាត់រំអៀងគាត់ជ្រើសរើសយកកោល Sheikh ul Islam នេះ ចំពោះអ្នកដែលអត់ដឹងថារ៉ាម៉ាដនមែនឬក៏អត់ស្អែកហ្នឹង គឺអាចនិតដោយដាក់លក្ខខណ្ឌចឹងបានអឺចំណុចមួយទៀតគឺដែល Sheikh Rahimahullah បានលើកឡើងពាក់ព័ន្ធទៅនឹងហាឌីសនេះគឺថា តើនាតរ៉ម៉ាឌននេះ ជារៀងរាល់ថ្ងៃ ឬក៏អត់ទេមានន័យថាមួយថ្ងៃនាតមួយថ្ងៃថ្ងៃហ្នឹង បួសថ្ងៃហ្នឹងនាតថ្ងៃហ្នឹងបួសស្អែកនាតស្អែកឬក៏យើងអាចបួសយើងអាចនាតមួយខែពេញតែម្ដងក៏បានដែរណានេះគឺជាមសាឡាមួយទៀតចឹងទេគាត់បានលើកឡើងណាយារ៉ាបាដុលអ៊ូឡាម៉ាគាត់ថាអ៊ូឡាម៉ាមួយចំនួនយល់ឃើញថា ចាំបាច់ណានេតហ្នឹងជារឿងរាល់ថ្ងៃដោយសារគាត់បានបញ្ជាក់ថាទស្សនៈហ្នឹងគឺអ្នកដែលយល់ឃើញហ្នឹងគឺបញ្ជាក់ថាដោយសារតែបួសហ្នឹងគឺជាអ៊ីបាដាត់ដែលឡែកជារៀងរាល់ថ្ងៃមួយថ្ងៃគិតមួយថ្ងៃមួយថ្ងៃគិតមួយថ្ងៃអញ្ចឹងទេអឺយើងនៀតបួសមួយថ្ងៃយើងនៀតមួយថ្ងៃស្អែកឡើងបួសមួយថ្ងៃទៀតយើងនៀតមួយថ្ងៃទៀតហើយណាមួយទៀតកុំអោយខូច ប្រសិនបើយើងនៀតមួយខែទៅគាត់ថាបើសិនជានៀតមួយខែទៅចុះ4ថ្ងៃហ្នឹងចុះថ្ងៃថ្ងៃណាមួយដាច់ចុះវាដាច់ទាំងអស់ទេដាច់ដាច់ចុងកណ្ដាលគឺដាច់ទេចាអាហ្នឹងពាក់ព័ន្ធទៅនឹងហេតុផលហ្នឹងគឺគាត់ថាត្រូវតែបួសត្រូវតែនៀតជារៀងរាល់ថ្ងៃចាដល់ហើយកោលមួយទៀតដែលគាត់លើកឡើងគឺសម្រាប់ខែរ៉ម៉ាឌនគ្រប់គ្រាន់ហើយនៀតតែម្ដងបានថាមួយខែបួសពេញហ្នឹងឯង គឺយើងនៀតតែម្ដងពីដើមពីដើមខែទៅនៀតថាបួបខែរ៉មតនពេញក៏បានណាដោយសារតែរ៉មតនគាត់បានបញ្ជាក់ហេតុផលថាដោយសារតែខែរ៉មតនគឺអ៊ីបាដាតតែមួយដែលមានលក្ខណៈមុតាបាមុតាបាមានន័យថាតតគ្នាមួយថ្ងៃមួយថ្ងៃមួយថ្ងៃបន្តបន្តគ្នាអញ្ចឹងជាអ៊ីបាដាតតែមួយទេ ដែលមានរយៈពេលមួយខែណាអត់មានការបែងចែកទេអញ្ចឹងបើសិនជាអឺ គាត់នៀតបានថាគាត់នៀតពីដើមខែដល់ចប់គឺអាចគ្រប់គ្រាន់ហើយអញ្ចឹងសម្រាប់ Sheikh Utsaimin rahimahullah គាត់បានបញ្ជាក់ថា hadha al-qawl huwa rajih ណាកោលនេះគឺជាកោលដែលត្រឹមត្រូវសម្រាប់គាត់បានន័យថាគាត់ជ្រើសរើសយកទស្សនៈដែលកោលថានៀតក្នុងក្នុងខែរ៉ាម៉ាដននេះគឺនៀតពីដើមដល់ចប់ក៏បានដែរណាពីព្រោះរ៉ាម៉ាដនគឺតែមួយបួសរ៉ាម៉ាដនគឺបួសតែមួយណាលើកលែងតែនៅពេលដែលមានអូសួតត្រូវស្រាយដូចជាស្ត្រីគាត់មានរដូវ ពាក់កណ្ដាលខែគាត់ត្រូវស្រាយគឺគាត់ស្រាយហើយឬក៏អ្នកធ្វើដំណើរផ្សះទៀតត្រូវស្រាយគឺគាត់ស្រាយបន្ទាប់មកដល់ថ្ងៃដែលគាត់ត្រូវបួសវិញគឺគាត់នេតសាថ្មីម្ដងទៀតណាអាហ្នឹងគឺចាំបាច់ត្រូវតែមាននេតសាថ្មីម្ដងទៀតដោយសារអ៊ីបារ៉ាត់គាត់បានប្រាច់ហើយនេះគឺអ្វីដែលគាត់បានលើកឡើងអញ្ចឹងអ្វីដែលគាត់លើកហេតុផលគឺតែប៉ុណ្្នឹងនៅក្នុងគីតាបនេះប៉ុន្តែនៅក្នុងគីតាបគាត់របស់គាត់ផ្សេងទៀតអឺ شرح كتاب الشرح الممتع គាត់បានលើកឡើងហេតុផលច្រើនជាងនេះដែលបានលើកអីឡាស់ហៅថាអំណះអំណាងច្រើនជាងនេះជាពិសេសគឺគាត់លើកឡើងថាអ្វីដែលកោលថាបួសមួយថ្ងៃណាអ៊ីបាដាតដោយឡែកដោយឡែកផ្សេងផ្សេងគ្នាមួយថ្ងៃខុសពីមួយថ្ងៃមួយថ្ងៃខុសពីថ្ងៃហ្នឹងគឺគាត់គិតថានេះគឺមិនត្រឹមត្រូវទេអ្វីដែលគាត់យល់គឺមួយថ្ងៃបួសនេះមួយខែពេញសម្រាប់មួយខែហើយដែលយើង អាចស្រាយ នៅពេលយប់ហ្នឹងគឺ ក៏គិតអញ្ចឹងមួយខែហ្នឹងដែរបាទថាក៏អាម៉ាល់ដែរពីព្រោះការស្រាយពេលយប់គឺអល់ឡោះតាឡាប្រើយើងស្រាយគូលូឲ្យយើងហូបពេលយប់ណាហើយផ្ទុយទៅវិញប្រសិនបើយើងអត់ចង់ស្រាយទេបួសបន្តរហូតក៏នប៊ីសល្លោះអាឡៃសាឡាមហាមដែរដូចយើងដឹងថានប៊ីហាមអលវិសលអានិលវិសលការបួសតទេក៏នប៊ីហាមដែរអញ្ចឹងកតាបកិច្ចទៅបួសត្រូវស្រាយពេលយប់ពេលថ្ងៃតមពេលយប់ស្រាយអានឹងគឺជាអ្វីដែលអល់ឡោះស្មាតាឡាប្រើឲ្យយើងធ្វើអ៊ីបារ៉ាត់តាមរបៀបហ្នឹងទេយ៉ា អញ្ចឹងដល់ឡែកសេះរ៉ៃរបស់អល់ឡោះគាត់នៅតែ លំអៀងហើយជ្រើសរើសយកកូនដែលថារ៉ាម៉ាដនអាចនៀតពីដើមខែរហូតដល់ចុងបាន រហូតដល់ចប់ខែបានហើយក៏គាត់មានការផ្ដាំបើសិនជាយើងចង់ល្អក៏យើងអាចនៀតសម្រាប់មួយខែពេញ ហើយក៏តេយឌីតនីយ៉ាពីមួយថ្ងៃទៅមួយថ្ងៃបានដែរមានន័យថារៀងរាល់ថ្ងៃគឺអាចនៀតខុសនៀតសារជាថ្មី នាថ្មីម្ដងទៀតបានហើយដល់ឡែកអ្វីដែលខុសនេះគឺយើងត្រូវកត់សំណាំឃើញថាឧទាហរណ៍ថាមានបរិសម្នាក់ដែលគាត់ដេកនៅថ្ងៃថ្ងៃបួសថ្ងៃទី1គាត់ដេកពីអាសាហើយដេកដេករហូតទៅដល់សំពោះដេកពីអាសាហើយដល់យប់រហូតដល់សំពោះបានភ្ញាក់អញ្ចឹងបានន័យថាគាត់ភ្ញាក់ហ្វាយ៉ាត់ហើយថ្ងៃទី2អញ្ចឹងនៅក្នុងព្រឹត្តិការណ៍នេះ ប្រសិនបើតាមកោលទី1ដែលថានិតត្រូវតែនិតមួយថ្ងៃនិតម្ដងថ្ងៃនិតម្ដងហ្នឹងអញ្ចឹងអឺចំពោះព្រឹត្តិការណ៍ដែលគាត់ដេកពីអាសាដល់សម្ពោះថ្ងៃស្អែកហ្នឹងគឺថ្ងៃទី2បួសរបស់គាត់អត់សះទេដោយសារគាត់អត់បាននិតពីពេលយប់ដោយសារគាត់ដេកលក់ដល់ឡែកយោងតាមកោលទី2ដែលគាត់បានលើកឡើងនេះដែលគាត់ថាចំតោនេះគឺបួសថ្ងៃទី2ហ្នឹងក៏សះដែរដោយសារគាត់និតពីដើមតោះហើយហើយអត់ខែរំដងគឺបួសណាបួសពីដើមរហូតដល់ចប់ ចឹងនេះគឺជាការនេតមួយដែលគាត់លើកឡើង វាសមហេតុផលមួយយ៉ាងហើយអ្វីដែលយើងមិនតក់ដែលចង់អាម៉ាល់ហើយគិតថាវាមិនអស់ចិត្តអីយ៉ាងណា គឺយើងអាចនិតពីមួយខែពីដើមខែទុក ហើយគឺយើងអាចនិតជារៀងរាល់ថ្ងៃទៀតក៏ថាក៏អាចបានដែរចា៎ចឹងនេះគឺជាហាឌីសដែលពាក់ព័ន្ធទៅនឹងការនិតបួសខែរ៉មដនចឹងសូមលើកយកនៅហាឌីសមួយទៀតហាឌីសអាយសារ៉ាឌីយ៉ាឡោះអានហា قالت دخل علي النبي صلى الله عليه وسلم ذات يوم فقال هل عندكم شيء قلنا لا قال فإني إذا صائم ثم أتانا يوما آخر فقلنا أهدي لنا حيس فقال أرينيه فلقد أصبحت صائما فأكل رواه إمام مسلم មានន័យថាអំពីអាយសារ៉ាឌីយ៉ាឡោះអានហាបាននិយាយថាដខលអាឡៃយ៉ានណាប៊ីសល្លោះអាឡៃហ៊ីសាឡាមដាតយូមិននប៊ីសល្លោះអាឡៃហ៊ីសាឡាមថ្ងៃមួយគាត់បានមកណាថ្ងៃមួយគឺគាត់បានមកហើយមកផ្ទះរបស់យើងហើយនប៊ីក៏បានសួរថាហលអ៊ីនដគុំសៃតើមានអ្វីទេមានអ្វីទេមានអ្វីទេឡើយហ្នឹងគឺចង់សម្ដៅទៅលើ មានអ្វីហូបហ្នឹងឯងមានអ្វីទេមានអីហូបទេ ចឹងអាយសាគាត់ថាឡាអត់មានទេយ៉ារ៉ូសូលឡោះក៏ឡាចឹងអឺអាណាប៊ីគាត់ថាហ្វេនីអ៊ីដានសោអ៊ីមដូច្នេះខ្ញុំនឹងបួសណាចាអាយសាក៏បាននិយាយទៀតថា ثم اتانا يوما اخر قلنا اهدي لنا حيث ថ្ងៃផ្សេងទៀតណាមានថ្ងៃមួយផ្សេងទៀតនប៊ីសល្លោះអាឡៃសាឡាមក៏បានមកដដែលពេលនោះគាត់ប្រាប់ថាមាន គេឲ្យល្មើហេសហេសហ្នឹងគឺជាផ្លែល្មើដែលគេលាយជាមួយ ទឹកដោះគោអីចឹងទៅជាអាហារដែលពេញចិត្តដែលគេចង់ហូបនៅសម័យនោះឥឡូវនោះក៏មានដែរនៅអារ៉ាប់ហ្នឹងញ៉ាំផ្លែល្មើដែលលាយជាមួយនឹងសៅឥឡូវគេលាយមួយសៅណាអញ្ចឹងរ៉ាស៊ូលថាយកឲ្យខ្ញុំមើលមើលនប៊ីក៏ប្រាប់ថាព្រឹកមិញខ្ញុំបួសតែឥឡូវ គាត់ឃើញ មានផ្លែមានគេឲ្យអញ្ចឹងមានអាហារអញ្ចឹងគាត់ក៏ហូបទៅអញ្ចឹងនៅក្នុងហាឌីសនេះគឺបញ្ជាក់អំពីអាយសារ៉ាឌីយ៉ាឡាអានហាហើយវាពាក់ព័ន្ធទៅនឹងហាឌីសទី1ដែលយើងលើកឡើងសំខាន់ដែលមានន័យថានប៊ីសល្លាហ៍អាឡៃសាឡាមសួររកអ្វីមួយហលអិនដកុំឆៃចំណុចទី1មានអីហូបឬអត់ណាមានអីហូបឬអត់អឺ ដល់ហើយអាយសាគាត់ថាអត់មានអីហូបទេ ថ្ងៃនេះអញ្ចឹងនប៊ីថាអ៊ីដិនអ៊ីននីសអ៊ីមបើអញ្ចឹងខ្ញុំបួសអញ្ចឹងពីថាអ៊ីដិននេះនៅក្នុង ការរៀនណាហូគឺ គេនិយាយថា ظرف ظرف الزمان មានន័យថាអ៊ីដិនសម្រាប់ពេលបច្ចុប្បន្នសម្រាប់ពេលអនាគតគេប្រើ either អឺហើយ is សម្រាប់ពេលមកពេលអតីតកាលអញ្ចឹងណាអញ្ចឹង fa inni idhan sa'im មានន័យថាដូច្នេះ ចាប់ពីពេលនេះទៅគាត់បួសចឹងក្នុងហាឌីសនេះគឺចង់បញ្ជាក់ថាបើសិនជាក្នុងសម្ដីនេះគឺចង់បញ្ជាក់ថាអឺពីព្រឹកមកទល់ពេលដែលគាត់សួររកអាហារហ្នឹងគាត់អត់មានបំណងបួសទេអញ្ចឹងតតល់តែអត់មានអីបួសចឹងអត់មានអីហូបចឹងទៅគាត់ថា fa inni idhan sa'im ដូច្នេះខ្ញុំនឹងបួសអញ្ចឹង idhan មានន័យថាចាប់ពីពេលនេះតទៅគឺខណៈដែលពេលដែលគាត់និយាយតទៅនេះគឺគាត់បួសយ៉ា អញ្ចឹងនេះគឺកំណត់មួយនៃហាឌីសមួយកំណត់ចុងក្រោយទៀតគឺអឺអាយសាបានប្រាប់ដដែលសុំអាតាណាយ៉ោមិនអាខរមកថ្ងៃផ្សេងទៀតគាត់ប្រាប់ថាមានថ្ងៃនេះមានគេឲ្យអាហារដល់យើងអញ្ចឹងនប៊ីថាយកមកមើលអឺបន្ទាប់មកគឺនប៊ីហូបដែលគាត់ថាហ្វាឡាកាត់អស្បាទុសអ៊ីម៉ាន់ដើមឡាយពីព្រឹកមិញខ្ញុំបួសតាអញ្ចឹងដោយសារតែមានអាហារគឺគាត់ក៏ហូបវាទៅស្រែកបួសទៅ នេះគឺជាអ្វីដែលអឺហាឌីសដែលបានលើកឡើងក្នុងហាឌីសទី2នេះដែលពាក់ព័ន្ធទៅនឹងការនេតបួសដែលយើងបានបញ្ជាក់ពីខាងដើមនេះថាយើងនឹងនិយាយអំពីការនេតបួសពាក់ព័ន្ធទៅនឹងការបួសសុណាត់អញ្ចឹងការបួសសុណាត់អឺនៅក្នុងការបកស្រាយនៃហាឌីសនេះ Sheikh Rahimahullah ក៏បានលើកឡើង នៅប្រវត្តិច្រើន ប៉ុន្តែយើងសូមលើកឡើងនៅអ្វីដែលពាក់ព័ន្ធទៅនឹងហូកុំដែលយើងនិយាយតាក់ទងនឹងខែរ៉ម៉ាឌនណាពិសេសពាក់ព័ន្ធទៅនឹងអាម៉ាឡាន4របស់យើងយទេអ្វីដែលគាត់បានលើកឡើងនៅក្នុង Fava 8នៅក្នុងទស្សនៈនៅកំណត់អប់រំនៅក្នុងហាឌីសនេះគឺអឺទី1ណាអ្វីដែលយើងលើកឡើង សម្រាប់ពេលនេះគឺ Jawaz insha niyyat siyam siyam an-nafl បានន័យថាអាចបង្កើតនៀតបួសសុណាត់ហ្នឹង នៅពេលថ្ងៃមិនហាកនៅពេលថ្ងៃដែលយើងទៅលើប្រសាសន៍នប៊ីសល្លោះអាឡៃសាឡាមថាអ៊ីដានណាហ្វអ៊ីននីអ៊ីដានសាអ៊ីបដូច្នេះខ្ញុំបួសអញ្ចឹងគាត់បញ្ជាក់ថាពាក្យថាអ៊ីដាននេះគឺអឺអាចបង្ហាញឲ្យឃើញថា ចាប់ពីពេលឥឡូវនេះទៅព្រោះអ៊ីដាននេះគឺគាត់បានបញ្ជាក់ខាងដើមហើយថាប្រើសម្រាប់ពេលបច្ចុប្បន្នអញ្ចឹងបច្ចុប្បន្ននេះពីព្រឹកមកគឺ គាត់បានន័យថាអត់បានបួសទេណាអញ្ចឹងដល់ពេលដែលអត់មានអីចឹងគាត់បួសតែម្ដងអញ្ចឹងគាត់បានបញ្ជាក់ថាហារ៉ូសអាចនៀតបួសសុណាត់ខណៈពេលថ្ងៃបានក៏ប៉ុន្តែនេះ គឺសម្រាប់សុណាត់វហាដាហ្វីនណាហ្វលមុតឡុកបានន័យថានៅក្នុងការបួសសុណាត់មុតឡុកតែប៉ុណ្ណោះអាមលមូអៃយ៉ានសុណាត់ដែលបានបញ្ជាក់ច្បាស់លាស់នោះ គឺចាំបាច់ត្រូវតែនៀតពីពេលយប់ ពីអវ៉ាល់ថ្ងៃពីពេលយប់មកដូចបួសផាត់ទូដែរណាដូចជាបួសអាយ៉ាមលបេតថ្ងៃ13 14 15រៀងរាល់ខែឬក៏បួសអឺ6ថ្ងៃសាវ៉ាល់ឬក៏បួសសុណាត់ថ្ងៃអារ៉ាហ្វាជាដើមតែគាត់បានបញ្ជាក់ថាបើសិនជាការបួសនោះឧទាហរណ៍បួសថ្ងៃអារ៉ាហ្វានេះបើសិនជាយើងអឺនាទៅពេលថ្ងៃទៅគឺយើងអត់បានបួសមួយថ្ងៃពេញទេ ណាបានថាយើងបួសកន្លះថ្ងៃហើយអញ្ចឹងទេសម្រាប់នាតបួសដែល fardu នាតបួសដែល wajib គឺចាំបាច់ធ្វើឡើងពីពេលយប់ទៅដល់ឡែក sunnat គឺគាត់មានការបែងចែកទីមួយ sunnat mutlaq បានថា sunnat ទូទៅចង់បួសក៏បួសយ៉ាងអត់ក៏អត់ទេណាអា sunnat ហ្នឹងគេហៅថា sunnat mutlaq អត់រើសថ្ងៃទេអត់បានកំណត់ទេអញ្ចឹងយើងនាតពីពេលព្រឹកបាន យើងបានអឺព្រលឹមឡើងយើងអត់តន់ហូបអីទេយើងនាតបួសទៅបានហើយ រីឯសុណាត់មកកាយ័តដែលគាត់ថាសុណាត់ដែល បានកំណត់សុណាត់ដែលត្រូវបានកំណត់ដូចជាសុណាត់ដែលយើងនិយាយបានពីខាងដើមថាបួសថ្ងៃអារ៉ាហ្វាបួសថ្ងៃអាស៊ូរ៉ាបួស6ថ្ងៃខែសាវ៉ាល់ពីព្រោះបួសនោះគឺកំណត់ប្រហែលថ្ងៃប្រហែលថ្ងៃមួយថ្ងៃឬក៏ពីរថ្ងៃអញ្ចឹងណា6ថ្ងៃអញ្ចឹងទៅចឹងវាត្រូវបានកំណត់អញ្ចឹងអឺសុណាត់នេះគឺចាំបាច់ត្រូវតែនៀតពីខាងដើមមុនហ្វាយ័តដោយតែគាត់បានលើកឡើងខាងដើមចឹងដែរយ៉ា រះស្នាត់មកត្រឡប់ស្នាត់ទូទៅធម្មតាគឺយើងអាចនៀតពេលថ្ងៃបានណាក៏ប៉ុន្តែអត់បានគាត់ថា لكن لا يحصل له ثواب اليوم الكامل ក៏ប៉ុន្តែអត់បានទទួលប៉ះឡាពេញមួយថ្ងៃទេ لأن القول الراجح إنه أنه إنما يحصل على الثواب من حين نوى គាត់បញ្ជាក់ថាតាមកោលដែលត្រឹមត្រូវគឺគាត់នឹងទទួលបានប៉ះឡា ពេលដែលគាត់លាតទៅ ចាប់ពីពេលដែលលាតទៅ គឺគាត់នឹងទទួលបានប៉ះឡាតាមនឹងអញ្ចឹងគាត់បានបញ្ជាក់បន្តិចពាក់ព័ន្ធទៅនឹងគាត់នេតពីខាងដើមនេតពីពេលថ្ងៃសម្រាប់ប៊ូសូណាត់នេះគឺលក្ខខណ្ឌរបស់វាណាសរុបសេចក្តីអត្ថន័យដែលគាត់បានលើកឡើងគឺលក្ខខណ្ឌរបស់វាគឺ អត់តន់បានធ្វើអ្វីដែលនាំឲ្យខូចបួសបានន័យថាព្រលឹមឡើងមកយើងអត់តន់ធ្វើអ្វីដែលនាំឲ្យខូចបួសតាមរយៈហូបផឹកឬក៏ប្រការដែលខូចបួសផ្សេងផ្សេងទីនោះអត់តន់បានធ្វើទេអញ្ចឹងយើងអាចនិតបួសពេលព្រឹកបានអាហ្នឹងសម្រាប់សុណាត់មុតលឹកដល់ឡែកសុណាត់អឺកៃយ៉ាត់នេះដែលគាត់បានបញ្ជាក់ឲ្យថាសុណាត់ដែលមានកំណត់គឺដូចផាត់ទូអញ្ចឹងត្រូវនិតពីពេលយប់ណាហើយគាត់បានបញ្ជាក់ថា ប៉ះឡាដែលទទួលបានគឺទៅតាមកម្រិតឬក៏ពេលដែលគាត់ចាប់ដើមនៀតទៅពីព្រោះយកទៅលើហាឌីសដែលនប៊ីសល្លោះអាឡៃហ៊ីវសឡាមបញ្ជាក់ថាអ៊ីនណាម៉ាល់អាម៉ាលូប៊ីននីយ៉ាតវ៉អ៊ីនណាម៉ាលីគុលលីមវ៉គុលម៉ាវ៉គុលវ៉អ៊ីនណាម៉ាលីគុលលីមរីម៉ាណាវ៉ាប៉ិតប្រកាសណាអាម៉ាល់កាលឡើងដោយសារនៀតណាអាម៉ាល់ដែលយើងអាចធ្វើដោយសារតែនៀតទៅកើតទៅផ្សះ វ៉ាអ៊ីនណាម៉ាលីគុលលីមលីម៉ាណាវ៉ាហើយបុគ្គលគ្រប់រូបគឺទទួលបានទៅតាមអ្វីដែលគាត់ទៀតអញ្ចឹងមានន័យថាបើគាត់នៀតពេលព្រឹកគឺបានពីពេលព្រឹកទៅហើយបើតែបួសរបស់គាត់សាជាបួសសុណាត់អញ្ចឹងបើគាត់នៀតម៉ោង9បានពីពេលឡើងទៅវាអាចបានប៉ះឡាផលបនចាប់ពីប្រយ័ត្នមកដូចនៀតពីប្រយ័ត្នទេនេះអ្វីដែលគាត់លើកឡើងចា៎អញ្ចឹងឧទាហរណ៍បួស6ថ្ងៃសាវ៉ាល់អញ្ចឹង យើងអាចបួសយើងអាចលាតចឹងបានប៉ុន្តែប៉ះឡាគឺបើសិនជាយើងលាតពេលព្រឹកចឹងមានថាយើងអាចបានបួសមួយថ្ងៃទេយើងបានបួសតែ5ថ្ងៃហើយអឺជាងមកជាងកន្លះថ្ងៃទៀតតែប៉ុណ្ណោះចឹងធ្វើឲ្យប៉ះឡារបស់យើងខ្វះខាតទៅតាមនឹងចឹងហើយបានជាគាត់និយាយថាកាលបើសុណាត់ដែលត្រូវបានកំណត់មួយថ្ងៃ3ថ្ងៃឬក៏1ថ្ងៃបួសតែត្រូវបានកំណត់ទោះបីជាសុណាត់ក៏ដោយហ្នឹងគឺចាំបាច់ត្រូវតែមានការនៀតចាប់ពីពេលយប់មកដូចជាបួសផាត់ទូចឹងដែរចា៎ យ៉ាអញ្ចឹងនេះគឺជាអ្វីដែលគាត់បានលើកឡើងចំណុចមួយទៀតដែលពាក់ព័ន្ធទៅនឹងប្រយោជន៍ឬក៏អត្ថន័យដ៏ស្រង់ក្នុងហាឌីសនេះគឺគាត់បានលើកឡើងថាយ៉ាវ៉ាសកតអ៊ីសូមីនណាហ្វលបានន័យថាហារ៉សកាត់ដាច់នៀតសុណាត់បានតែយើងទៅលើព្រឹត្តិការណ៍របស់នប៊ីសល្លាហ៍អាឡៃហ៊ីវសឡាំយើងទៅលើព្រឹត្តិការណ៍របស់នប៊ីសល្លាហ៍អាឡៃហ៊ីវសឡាំដែលនប៊ីទៅសួរអាអ៊ីសា អឺហើយទៅទៅជួបអាសាអាសាគាត់ថាមានគេឲ្យអាហារអញ្ចឹងគាត់ថាយកមកមើលហើយគាត់ក៏បួសទៅអញ្ចឹងអឺមែនទេយកអាហារមកហើយគាត់ក៏ហូបទៅដែលគាត់ប្រាប់ថាអ៊ីនី អស្បាទុសអ៊ីម៉ាខ្ញុំពេលព្រឹកមិញបួសតែឥឡូវគាត់ហូបអញ្ចឹងកន្លែងហ្នឹងគឺចង់បញ្ជាក់ថាអាចកាត់ផ្ដាច់ណាបួសសុណាត់បានបើថាបួសសុណាត់គឺយើងអាចផ្ដាច់បានអាចអាចឈប់បានអញ្ចឹងនេះគឺជាដាលីលមួយ ណានេះគឺជា dalil មួយដែល hadith ដែលយើងសូត្រមិញនេះគឺជា dalil មួយដែលបញ្ជាក់ថាប៊ូសុណាត់គឺអាចប្រជុំវាបាន អាចដាច់វាបាន ប៉ុន្តែអ៊ូឡាម៉ាជាច្រើនបានប្រមានបានដាស់តឿនយើងថាមិនគួរមិនគួរណាផ្ដាច់វាទេលើកលែងតែ មានហាយ៉ាត់ឬក៏មុស្លាហាហាយ៉ាត់មានតម្រូវការចាំបាច់ឬក៏មានមុស្លាហាមានប្រយោជន៍អ្វីមួយទើបអាចយើងគួរតែ ផ្ដាច់នៅបួសសុណាត់នឹងបើអត់មានការអីទេគួរតែកំដាច់វាទោះបីជាបួសសុណាត់ក៏ដោយអញ្ចឹងបើយើងមើលទៅលើនាវីព្រឹត្តិការណ៍នេះគឺអ្វីហេតុអីបានជានាវីផ្ដាច់វាអាចថាលិហាចាហាយ័តបានន័យថាដោយសារតែតម្រូវការគាត់ចង់ហូបអាហារណាហើយក៏អាចនិយាយថាលិមុសលាហាដែរមុសលាហានោះបានន័យថាដើម្បី យកចិត្តគ្រួសាររបស់គាត់ដោយសារគ្រួសាររបស់គាត់គេឲ្យអាហារទៅគាត់ទប់ឃើញនាវីមកឲ្យហូបមួយហេក៏ឲ្យនាវីចឹងទៅអញ្ចឹងកាលណាបើគាត់បួសអត់ហូបទេអាចថា ថ្នាក់ចិត្តអីចឹងទៅអញ្ចឹងគាត់ដើម្បីបំពេញឲ្យគាត់សុបាយនិយាយឲ្យគ្រួសាររបស់គាត់សុបាយចិត្តគាត់ហូបទៅដោយសារហេតុនេះគឺគាត់ផ្ដាច់បុសរបស់គាត់អានេះគេហៅថាលីមុស្លាហាចាមុស្លាហាអញ្ចឹងមុស្លាហាអញ្ចឹងគឺអាចបានអញ្ចឹងករណីបុសសុណាត់បុសសុណាត់គឺយើងបុសដល់ពេលដែលយើងមានការចាំបាច់គឺយើងអាចប្រជុំវាបានណាអាចកាត់ផ្ដាច់បានខុសផ្លាយពីបុសវ៉ាយឹបណាកាលបើបុសវ៉ាយឹបគឺយើងអាចផ្ដាច់បាន អត់អាចផ្ដាច់វាបានទេពិសេសបួសរ៉ាម៉ាដនហើយការវាបួសរ៉ាម៉ាដនក៏ដោយបួសដែលវ៉ាជិបយើងសូមបញ្ជាក់ថាមិនមែនបួសតាមរ៉ាម៉ាដននេះទេបួសវ៉ាជិបទី1បួសខែរ៉ាម៉ាដនទី2បួសណាហ្សាត់យើងណាហ្សាត់បានសម្រេចការអ្វីមួយយើងបួសមួយថ្ងៃអាហ្នឹងក៏គេហៅបួសវ៉ាជិបដែរចាទី2អានេះទី2ទី3បួសកាហ្វារ៉ាបានថាអ្វីដែលហុកុំសារៈដាក់ពីនៃឲ្យយើងទៅបួសហ្នឹងអាហ្នឹងក៏គេហៅថាបួស ចាំបាច់ត្រូវទៅបួសដែរដូចជាលាបំណន់អីចឹងបួសលាបំណន់អីចឹងគេហៅកាហ្វារ៉ោះហ្នឹងអាហ្នឹងក៏វ៉ាយិបដែរហើយបួសវ៉ាយិបមួយទៀតបួសវ៉ាយិបសងសងខែរ៉ាម៉ាដនរ៉ាម៉ាដនយើងខ្វះយើងវ៉ាយិបទៅសងហើយអញ្ចឹងអាបួសសងហ្នឹងក៏ជាបួសវ៉ាយិបដែរអញ្ចឹងមានន័យថាអាម៉ាឡានដែលវ៉ាយិបក៏អ៊ីដារបស់វាគឺកាលណាយើងចូលទៅដល់អាម៉ាលដែលវ៉ាយិបហើយគឺយើងមិនអាចផ្ដាច់វាបានទេមានន័យថាបួសសុណាត់នេះណាប៊ីអាចផ្ដាច់បានយើងក៏អាចបញ្ចុះបានដែរប្រសិនបើ យើងត្រូវការឬក៏ដោយសារមួយស្លាអីមួយប៊ូសប៊ូសទៅត្រូវស្អាយស្លាយបានដោយសារវាសុណាត់តែបើវ៉ាយឹបអត់បានទេយើងត្រូវតែបំពេញលើកលែងតែអូសូតឆារីអូសូតណាប៊ូសប៊ូសសពឈឺអានេះស្រាយអានោះប៊ូសវ៉ាយឹបហើយបើសិនជាអត់មានទេឧទាហរណ៍ថាយើងកដរ៉ម៉ាដនកដកដដល់ថ្ងៃហេវពេកយើងគាត់ហ្នឹងខ្ជិលចាំសងថ្ងៃផ្សេងវិញយើងយើងស្រាយណាយើងស្រាយអាហ្នឹងទោសាហើយបានន័យថា មិនត្រឹមត្រូវទេសម្រាប់យើងឌូសាហើយអ៊ុលម៉ាជាច្រើនឲ្យយើងតោបាត់ពីអល់ឡោះសុបហានតាឡាដោយសារតែការថ្វាយប្រហែររបស់យើងធ្វើតែយើង កតអាការកតរបស់យើងក៏ជាការបួសដែលវ៉ាជិបដែរអញ្ចឹងអឺចង់បញ្ជាក់ថាអ្វីដែលជា ប្រការដែលវ៉ាជិបគឺយើងមិនអាចផ្លាច់បានទេណាពាក់ព័ន្ធទៅនឹងការបួសនេះអឺជាឧទាហរណ៍ស្រាប់ អឺចំណុចមួយទៀតពាក់ព័ន្ធទៅនឹងអ្វីដែលគាត់បានលើកឡើងនៅក្នុងហាឌីសនេះគឺអាចប្រាប់ដល់អ្នកដតីអំពីអាម៉ាល់សលេះរបស់យើងណាបើសិនជាអាចឬក៏អាចលះបង់បានដែរដូចជានប៊ីថាហ្វឡាកតអស្បះទូសអ៊ីម៉ាព្រឹកមួយនេះខ្ញុំបួសប៉ុន្តែកាលពីព្រឹកខ្ញុំបួសអញ្ចឹងគាត់ប្រាប់គ្រួសារគាត់ថាមុនរហូបពេលរហូបពេលរហូបអាហារដែលគ្រួសារគាត់ទុកឲ្យហ្នឹងគាត់ប្រាប់ថាព្រឹកមិញគាត់បួស អញ្ចឹងកន្លែងហ្នឹងគឺអាចប្រាប់បានវាពេលខ្លះគឺយើងត្រូវប្រាប់ឧទាហរណ៍ថាអ្នកខ្លះគិតថាអាម៉ាល់សលេះហ្នឹងគឺអត់ហាអត់អត់ហ៊ាននិយាយទេខ្លាចកើតទៅជារិយាខ្លាចអញ្ចឹងទៅណាអញ្ចឹងទេពាក់ព័ន្ធទៅនឹងការបួសនេះយើងអាចនិយាយបានណាដោយសារអីជួនកាលបើសិនជាឧទាហរណ៍បួសសណាត់ជាដើមប្រសិនបើយើងអត់ប្រាប់ឲ្យគេដឹងទេគេហៅយើងហូបអាហារអឺ អញ្ជើញយើងហូបភេសជ្ជៈអញ្ចឹងទៅយើងចិត្តបដិសេធអញ្ចឹងគេអាចមានណក់ក្នុងចិត្តថាម្នាក់នោះប្រកាន់ឬក៏អាចមានចិត្តមានគំនិតការគិតមិនល្អអញ្ចឹងអឺករណីនេះគឺយើងប្រាប់គេថាខ្ញុំបួសអត់អាចយកបានទេអញ្ចឹងវាចាប់រឿងណាវាករណីនេះគឺអាចបានប៉ុន្តែ អ្នកខ្លះទៀតក៏យល់ថា ការធ្វើអាម៉ាល់នឹងអាចប្រាប់គេទេខ្លាចចូលរំតរិយាអញ្ចឹងបើសិនជាជួបព្រឹត្តិការណ៍ដូចដែលលើកលើកឡើងបាញ់មិញនេះក៏គាត់អត់ហ៊ានប្រាប់ថាបួសដែរអត់ទេអត់ទេអត់ទេអញ្ចឹងណា ចឹងធ្វើឲ្យមានការសង្ស័យហ្មងម្នាក់ហ្នឹងហេតុអីក៏ចូលរួមស្អប់ពើឬក៏យ៉ាងម៉េចអញ្ចឹងណាអញ្ចឹងនេះគឺជាបញ្ហាដែរអញ្ចឹងទេសម្រាប់អ្វីដែលគាត់ការលើកឡើងនេះគឺបញ្ជាក់ឲ្យយើងឃើញថាអាចប្រាប់ណាយវ៉ាសអាចប្រាប់ដល់អ្នកដតីអំពីអាម៉ាសលរបស់យើងពេលខ្លះណាដោយសារតែ តម្រូវការចាំបាច់ឲ្យយើងប្រាប់បើសិនជាយើង ចាំបាច់ប្រាប់ទៅបើសិនជាអត់អត់ចាំបាច់ក៏យើងអត់ប្រាប់បានដែរណា ប្រាប់ក៏បានអត់ក៏បានប៉ុន្តែករណីដែលយើងប្រាប់នៅក្នុង លក្ខណៈហ្នឹងគឺมันចាត់ទុកថា ជាអំពើរិយាទេ ពីព្រោះដោយសារតែមុស្លាហាដោយសារតែមុស្លាហាចឹងទៅអញ្ចឹងពេលគេបោះចាហូបបាយអត់ឃ្លានទេបាយព្រឹកក៏អត់ឃ្លានថ្ងៃត្រង់ក៏អត់ឃ្លានងាយឡើងហាវក៏អត់ដល់អត់អញ្ចឹងជួនកាលវាអាចជាការរំខានដល់យើងគេទៅហាវតារាតារាអញ្ចឹងយើងប្រាប់ថាបួសអញ្ចឹងទៅវាចប់រឿងបាត់ហើយអញ្ចឹងនេះគឺជា អ្វីដែលសេះរ៉ៃមហឡោះបានលើកឡើងច្រើនហើយយើងច្បាច់យកតែចំណុចសំខាន់សំខាន់ដែលតកតនទៅនឹងការបួសរបស់យើងតែប៉ុណ្ណោះហើយថ្ងៃនេះដែលយើងលើកឡើង hadith 2នេះគឺពាក់ព័ន្ធទៅនឹងការបួសនិតបួសណាទី1គឺនិតបួសខែរ៉ម៉ាឌនចាំបាច់ទៅតែនិតពីមុនហ្វាយតមុនហ្វាយតមានន័យថាចាប់ពីយប់ហើយយប់ហ្នឹងយប់ដែលនវិថាហ្នឹងគឺនៅក្នុងហុកុំសារៈចាត់ទុកថាយប់ពេលថ្ងៃលិចបាត់គឺយប់ហ្នឹង មានន័យថាថ្ងៃលិចបាត់អាហ្សានបែរមកក្រឹបគឺយប់យប់យើងស្រ័យបួសស្រ័យបួសហើយយើងនេតបួសតស្អែកទៅទៀតបានអាហ្នឹងគ្រប់គ្រាន់ហើយអញ្ចឹងការពៀងដែលយើងតតបីបីខ្លះគាត់ប្រកាន់ណាថាបើសិនជាយើងអត់បាននេតបួសណាឡាច់ឡើងទៅភ្លេចពេលយប់អីចឹងទៅតែប៉ិតបើយើងនិយាយដល់ទៅគឺមានន័យថាពេលដែលយើងគិតថានេតហ្នឹងមានន័យថាគោលបំណងពេលដែលយើងត្រៀមខ្លួន បួសក្នុងថ្ងៃស្អែកអញ្ចឹងគឺយើងមានបំណងបួសអាហ្នឹងគឺចាត់ទុកថានិតបាត់ទៅហើយឧទាហរណ៍ថាយើងត្រៀមតាំងពីអាហារយើងត្រៀមតាំងពីម្ហូបយើងដាំបាយឲ្យទុកដាក់ទៅម៉ោងរោអីណាអាហ្នឹងមានការតាំងចិត្តបួសក្នុងថ្ងៃស្អែកអាហ្នឹងហូកុំចូលនិតបាត់ទៅហើយណាហើយករណីផ្លិចតើយើងអត់ដឹងថាចូលខែរ៉មដនដោយយើងបានលើកឡើងពីខាងដើមឬក៏ដេកពីល្ងាចហួរអញ្ចឹងណា វាមិនអាចទេជាការផ្លិចបួសនោះពីព្រោះឲ្យតែយើងឡើងហូបបាយបួសលើកលែងថាយើងអត់បានឡើងហូបបាយបួសណាឬយើងអត់បានត្រៀមលក្ខណៈអាហ្នឹងគឺវាអត់មានការតាំងចិត្តទុកជាមុនអាចនិយាយថាអត់បានលៀតមែនណាក៏ប៉ុន្តែ ប្រសិនបើករណីដែលយើងត្រៀមតាំងពីមហូបដូចខ្ញុំថាអញ្ចឹងត្រៀមតាំងពីស្មឡទាំងត្រៀមតាំងពីបាយណាអ្នកខ្លះដោតបាយទុកឲ្យហើយអ្នកខ្លះដាក់ម៉ោងនៃការរោដើម្បីឡើងដល់បាយយប់ អញ្ចឹងអាការត្រៀមលក្ខណៈគឺមានន័យថាយើងបង្ហាញភាពយើងបង្ហាញថាយើងមានបំណងបួសថ្ងៃស្អែករួចទៅហើយអាបំណងនឹងហើយគេចាត់ទុកថានិតដែលអាចណាអញ្ចឹងវាអត់មានចាំបាច់ទៅនិតមានក្បួនកំណត់ថាអឺអីគេយើងសរសោតពេលដែលយើងដួសបាយមកហើយណាស្លាបព្រាស្លាបព្រាដាក់លមាត់អឺដួសបាយមកណាវៃទូសោមរ៉ាម៉ាដនណាអឺអត់អានលឡាហ៊ីតាឡាអីប៊ីស្មិលឡាចឹងអីណា អឺអញបួខែរំដនដែលវាយប់លើអញនៅថ្ងៃស្អែកកាលណាអល់ឡោះអត់មានទៅក្បួនអីដល់ថ្នាក់នោះទេអញ្ចឹងអឺតតតមីមីមួយចំនួនគាត់ថាផ្លេចនេះប្រហែលជាផ្លេចសូត្រអាហ្នឹងឬក៏ផ្លេចពេលដល់វត្តអញ្ចឹងណាពេលបាយអញ្ចឹងនៀតបួសមិនមែននៀតពេលបាយទេណាមិនមែននៀតពេលបាយទេមិនមែននៀតពេលដាក់បាយក្នុងវត្ត ចាប់ដើមនេះទេគឺនៅវាឲ្យនៀតពីពេលយប់មកពេលណាក៏បានដែរឲ្យតែមុនពេលសុបោះណាខុសពីម្យ៉ាងនៅក្នុងបានសម្ជាប់អីយើងម្យ៉ាងពេលតកវៀតអល់ឡោះវត្តនៀតពេលតកវៀតទៅលិហរមនៀតពេលដែលយើងយកទឹកសម្យ៉ាងនៀតពេលដែលយើងក្បងទឹកដាក់មុខអាហ្នឹងជាប់ជាមួយនឹងទង្វើនៀតជាប់ជាមួយនឹងទង្វើប៉ុន្តែបួសនេះករណីផ្សេងទៀតដល់ហើយហ្នឹងហើយដល់ហេតុហ្នឹងហើយបានគេនិយាយថានៀតនេះគឺអឺការនៀតអ៊ីបារ៉ាត់នេះគឺអត់ចាំបាច់ជាប់ជាមួយទង្វើទេ មុនតិចក៏បានដែរហើយវាជាសារ៉ាត់បានថាអ្វីដែលយើងត្រូវធ្វើមុននឹងធ្វើកាត់ឡើងយ៉ាអញ្ចឹងនិយាយដោយសារពេលវេលាយើងដល់ហើយអញ្ចឹងសូមស្ដាប់ប៉ុណ្ណេះហើយសរុបសេចក្តីមកគឺនិតអឺគឺការតាំងចិត្តរបស់យើងអញ្ចឹងការនិតការតាំងចិត្តរបស់យើងការដែលយើងត្រៀមលក្ខណៈគឺមានន័យថាយើងមានការតាំងចិត្តរួចអានឹងក៏ចាត់ទុកថាជាការនិតដែរអញ្ចឹងវាអាច ភ្លេចទេបួសក្រមបន្តណាបើចាំភ័យដល់ឡាច់ភ្លេចទេ ការបើយើងឲ្យតែបានឡើងហូបបាយបួសឲ្យតែបាន ឡើងធ្វើបាយធ្វើអីបាយបួសហ្នឹងទង្វើហ្នឹងបញ្ជាក់ថាយើងមានបំណងមានបំណងបានថានៀតហើយអញ្ចឹងវាអាចភ្លេចទេយ៉ាហើយគាត់តែបញ្ជាក់ថាយើងនៀតយើងមានបំណងអីក៏ដោយ គឺមុនហ្វាយតមកដល់មុនបាំងសុបុណាបើមិនអញ្ចឹងទេអត់សះទេបួសរបស់យើងអាហ្នឹងបួសតែប្រយ័ត្នរែបួសសុណាត់គឺពីកណីសុណាត់ដែលចាំបាច់ ណាសុណាត់ធម្មតាគឺនិតពេលថ្ងៃបានសុណាត់ដែលកំណត់ដូចជាថ្ងៃអរ៉ាដូចជាថ្ងៃ6ថ្ងៃឆាវ៉ាល់អញ្ចឹងតាមទស្សនៈសេរីមហឡោះគឺចាំបាច់ត្រូវតែនិតអឺឲ្យបានពេលយប់ដោយបួសរមតនដែលវយប់ដែរដោយសារអីដោយសារចង់បានប៉ះឡាពេញប្រសិនបើយើងលឿនពេលថ្ងៃវាសះដែរក៏ប៉ុន្តែប៉ះឡាវាអត់បានពេញអញ្ចឹងវាអត់បានទទួលនៅផាតិឡាត់ដោយដែលនប៊ីថាបួសមួយថ្ងៃឬក៏បួស6ថ្ងៃទេ យើងអត់បាន6ថ្ងៃបាន5ថ្ងៃហើយជាកន្លះថ្ងៃ អញ្ចឹងទេធ្វើឲ្យខាតប៉ះឡើងរបស់យើងអញ្ចឹងនេះគឺជាការលើកឡើងរបស់ Sheikh Muhammad ហើយថ្ងៃនេះសូមចាប់ប៉ុណ្ណេះយើងជួបគ្នាថ្ងៃស្អែកទៀត inshallah wa billahi tawfiq wal hidayah assalamu alaikum wa rahmatullahi wa barakatuh